ឆាន់មកប្រហែលថ្ងៃអានងខ្លាធំធំចេញផ្កាចេញអីអស់អើវៀនដែលមកជួយមើលដែលមកជួយថែតឯងតឯងហ៎ថ្ងៃថ្ងៃហ្នឹងបានអីស្លនេះហៅទៅមើលបេះតកួនបេះអីទុកទៅស្លឲ្យអើវាល្ងាចសិនបាទទុកថាទៅក្នុងដោយប្រាប់ចំនួនទៅដៃវត្តទៅ ប្តីគេដូចអត់ប្តីថ្ងៃថ្ងៃគិតតែដេកគ្មានជួយផងធ្វើការងារធ្វើអីអញអើយអញមានប្តីមិនច្រឡំគេដេកថ្ងៃរះពោះចង់ថ្នោតនៅតែមិនទាន់ក្របមិនខំប្រឹងរកស៊ីអីគេកាលណាវាមានបានគេបើនៅតែម៉ាក់ម៉ាក់ហ្នឹងប្រហែលលែងគ្នាចោលហើយប្រហែលបើមិនគិតជួយខំប្រឹងរកខំប្រឹងអី ដេកទៅវាខ្លាចជាអ្នកមានហេញអីបានខំប្រឹងដេកយ៉ាងហ្នឹងអើយហត់ចិត្តណាស់អើយអើវារងដេកដេកដល់ស្មាបានមិនខកថ្ងៃវារះផាត់កពស់ចាំងថ្នោតហើយនៅដេកដល់ណាទៀតមិនជួយខកមកហៅបែបបន្លែហោស៊ីអីនឹងកែទេអីហាអើយអើវាអឺអីលោលោរត់ឯងដេកពួនហ្មងវិញឯងមានរឿងស្អីខ្លួនឯងដេក អើយឯងល្អល្អវាម៉េចតកូនមិនដឹងសោះហើយចាំតខ្ញុំនឹងក្បេះដែរអាចារ្យឯងចាំតែខ្ញុំឯងឯងមួយថ្ងៃមួយថ្ងៃហ្នឹងអើយចាំឯងគាត់ដេកដេករកស៊ីអីតាន់គេចង់ឲ្យបានវាមិនមានមិនបាននឹងគេនោះវានៅតែស៊ីតកូននឹងរាល់ថ្ងៃទៅហ្នឹងវាជាដែកអូយបានខ្ញុំតកូនប៉ុណ្ណឹងបេះតែប៉ុណ្ណឹងប៉ុណ្ណឹងមកខ្ញុំតខ្ញុំជួយបេះឯងខ្ញុំរាល់ថ្ងៃហត់នឹងនិយាយជាមួយឯងខ្លាំងណាស់ អូយធ្វើម៉េចដីប្រពន្ធនោះតែប៉ុណ្្នឹងឯងតោះប៉ុណ្្នឹងបានឯងខ្ញុំកុំបាយបខំឯងកុំឲ្យខ្ញុំយកឯងទេអូយតាមស្រឡាញ់ខ្ញុំដែរសោះហ្នឹងខ្ញុំបានស្រឡាញ់ខ្លួនឯងខ្ញុំស្អាតបានហ៎អូយខ្ញុំស្អាតដែរស្មាតចាញ់ខ្លួនឯងណាហីណាគេមិនងាយខ្ញុំមកភូមិហ្នឹងអូនឯងឆ្លោះស្រីអីគេឆ្លោះស្រីចោលបំជូរនេះទៅផ្សារព្រឹកមិញឃើញត្រីហ្នឹងវាល្អល្អគេលក់រៀងធូធូទិញមកស្លំជក់ឲ្យឪវាឯងហូបទៅគេលក់រៀងធូធូ này thì ai hồ ban đây phun nó អត់តឹងហើយព្រៃតឹងទេឯងអើយគេហៅមកបានដែរអ្នកស្រុកភូមិយើងហ្នឹងយើងតាមមើលvừa máy ọt chuột thấp ọt tức hoa cho anh bà anh sao mà tôi máy ọt một chuột mà thấp bà anh chuột thấp tôi máy một cái cô chú hai chuột trời ơi chuột chuột ơi ương chuột ương chuột chuột ơi té đang chơi chôm lên luôn Ai biết đó Rồi. Bỏ đâu té, đâu <laughs> té. Lọ. Ôi. bát không? Không Mày đang khơi bạch cuối màn không ấy không? Ừ, thì xua, oạp chưa? không Ờ, cho mang coi xem ạ. Họ slo một chú nữa nè. Cuốn nghe năng hả? Cuốn trong đó mà, cuốn. À, hai mà họ miên ca ấy. <laughs> Miên ca mừng chút. Miên ca ấy mừng chút, đằng một nặng. Miên chuối mà. Chuối là ngạo, đằng một chút thật. ថ្ងៃមួយថ្ងៃមិនខំផងហោការងារធ្វើកាត់មកប្រពោះប្តីគេផឹកសឹងផឹកងារព្រឹកងារតែដែរមានទៅណាទៅណារឿងជាមួយខ្ញុំឯងខ្ញុំប្រាប់ឲ្យហើយតិចទៅបងតិចទៅផឹករត់ថ្ងៃមិនតិចផឹកពីព្រឹកទល់ម្លប់ថ្ងៃមួយថ្ងៃគ្មានប្រឹងរកស៊ីការងារធ្វើតិចទៅតិចតិចអូយបានឯងនឹងខ្ញុំវាខ្វាំធុងណាខ្ញុំនឹងតិចទៅសុំតែម្ដងនឹងទៀតតិចអូយឯងទៅណាទៅទៅខ្ញុំឈប់និយាយខ្ញុំឈប់ខ្វល់ជាមួយឯងហើយ ខ្ញុំចង់បានពីឯងគួនណាគួនណានេះទឹកចិត្តដីណាឯងទៅណាទៅចោះខ្ញុំឈប់ហាមខ្ញុំខ្វាត់ហើយទៅតែខ្លួនណាទៅមកយករបស់ខ្ញុំទៅបងតែខ្ញុំសុំមកបាច់ទៅទឹកទៅណាទៅទៅទៅបងទៅខ្ញុំឈប់ខ្វល់ហើយខ្ញុំទៅមើលឯងបែកកោភាសាជាមួយខ្ញុំណែថ្ងៃមួយថ្ងៃមិនខំប្រឹងរកការងារធ្វើតែ9គ្នាឆាប់មានកំណើតណាស់ប្តីអញបាទតាអត់ចែកទៅមកដល់

នេះតកូនមានអីនេះខ្លែមយកខ្លែមទៅអីយកមកណាយកបាល់វិញបាល់ពុនអូទៅផ្ទះផ្ទះបងតើបងតើអត់អង្គុយសិនណាខ្លែមឆ្ងាយខ្លែមមកមកជិះមកផ្ទះគួរមកលើអីបើអត់មានមកបងបងបងអានោះមកខ្លោយកដាក់អេចចេកមិនមិនមិនជ្លក់ងាញ់អានឹងជ្លក់មិនបើកើតទេអានោះមានតែអត់មានហៅជូទេខ្ញុំរើសហើយដាក់ជូអាយដាក់ជូអំបិលហើយដាក់ជូអំបិលណោជូខ្ញុំរើសហើយអត់មានទេឥឡូវមានតែទៀតណាបងអាហា ប្រែប្រពន្ធប្រពន្ធប្រពន្ធជិតប្រពែតែបើប្រពន្ធឯងកាន់រែងខ្ញុំរត់ទាំងអស់អេគួរដឹងថាប្រពន្ធឯងខ្លាចបងបងឯងខ្លាចកាចណានេះកុំភ័យបងកុំភ័យអេវិលជុំដល់ពីរនាក់ហ្នឹងបាយមើលក្រោយទៀតហើយក្រោយទៀតហើយតាមជួតយូរពេកហើយបើបើបងវាកាយមកកៅកៅដល់ដាក់នេះដាក់មួយលឿនតិចព្រោះឯងជួតប្រពន្ធកាញ់មកមកមកកាន់រែងរត់តែជិះថាអីទេអាអេខាងអត់មកទៀតទៅយ៉ាមុនដាក់ដាក់ដាក់ដាក់ ហើយដាក់បាយឆៅហ្នឹងតកូនយកមកពេះយកមកខ្លាំងហើយខ្លាំងខ្លាំងធម្មតាយើងសុំមកការមកខ្លាំងយើងធ្វើឲ្យខ្លាំងមិនគាត់អន់ចិត្តហើយអត់មិនហើយថាហត់ដល់វាហត់អាស្លស្លុកដាំហើយក៏គ្មានពីណាគេស៊ីទេដឹងរាល់ថ្ងៃដឹងខំធ្វើស្អីទេអាពេលខឹងនឹងភ្លក់សឡក៏លែងដឹងជាតិហើយសុំអញថាទៅមកផ្លែស្មាហ្នឹងឯងមិនតាន់ឃើញមកវិញតែមើលទៅតាមអត្ត ងាញ់ណាស់នេះងាញ់ណាស់នេះទៅតែគួរហ៊ានគួរគាត់មកបាននេះក្លោតែគួរមកយកមកជលុកមិនបាក់មិនហ្នឹងចាប់ប៉ុណ្្នឹងចោលហើយដាច់រួបហុកកញ្ច្រាមយកឡប់ខ្លាញ់យកឡប់ខ្លាញ់បើយកឡប់អរិបកតយកត្រឡប់ទៅទៅទៅហុកបាយបាយកកទេមិនទេជឿមើលតែស្អីអាសិតតែចៃអាតើលោកកែវតើអាគាត់ទៅណាលួងឆ្លងហើយគាត់បងកែវអេកែវទៅប្រាក់ស្អីកណ្ដាលមានស្នាហើយលោកថាណាចាប់ដែរលោករំតាម សៃឲ្យផ្ទៃ បាទណាចាំមើលណែគេខ្លាំងមើលអេគេនេះបើបើបើញ៉ាំខ្ញុំទូអេទៅស្ទះតែមកចោលមែនបើបើចាំលើបាល់បានលួយបាល់បានចោលយីណាបាល់បានឆ្ងាញ់ឆ្ងាញ់បើជួលពូនកាច់មកមកបានមកកាន់រត់តែជើងថាអីទេជីរាខ្លាំងណាស់តែខ្លាំងខ្លាំងមកមកទៀតចុយហើយដល់ដាក់បាយឆាបទៅជួលមួយទៀតពីមួយទៀតមកបាយគាត់ បងដៃបងល្អលវានេះបាយសបាំងមែនហេតុអីដឹងអីហេតុអីដឹងអីគេមានហេតុអីស្រួលហេតុមកស្រួលអូលឺអាជូតឥឡូវមិនលឺតាវាតាផឹកស៊ីរហូតតែមិនដឹងអាម៉េចទេប្រពន្ធលូឯងប្រពន្ធគាត់បារម្ភពីគាត់ចង់ឲ្យគាត់ជួយធ្វើការងារទៀតគាត់អត់គិតធ្វើការធ្វើអីហើយគាត់ដើរតែផឹកស៊ីប្រពន្ធគាត់រហូតអត់ទាន់ឃើញលឺតាលូហើយលឺតាដើររើមនឹងតាណាតានេះនឹងដល់ណាដល់ណីទេអូអាអាណាគេដួលអាណាគេនោះតោះទៅមើលអាណាគេនេះ អូអូអាកែវអាកែវខ្លួនអាជូតអាកែវអាកែវខលប្រាប់អីកូនអូអាកែវអាកែវអាកែវអូយកយកយកយកទូទូទៅទៅទៅទៅអាជូតអាជូតអូមកមកហើយមានមុនដល់ផ្ទះសំរាមមិនឆ្លោតអត់មានហេតុអីទេអញ្ចឹងភ័យខ្លាចបើសមកត្រឹមត្រូវតាមពលបានកុំមកគាត់ពីបែមទេមកដឹងជួយលេខថ្លៃវិញហៅឡូហៅឡូហៅឡូអាជួត វអាកែវអាកែវអាកែវវាវាវាគ្រូត្រាក់ស្លាប់ហើយអាជូនជូនមកលឿនមកលឿនអាម៉េចកែវស្លាប់ហ៎ហ៎ហេបងកែវបងកែវបងកែវស្លាប់កែវកែវកែវស្លាប់ហើយណែបងណែណាវិញណែលឿនចង់ភូមិចង់តោះតោះ តែខ្ញុំមិនឲ្យអូនតែមិនបើគ្នាទៅបានសោះហើយគួរណាជួយឯងចឹងសោះចឹងសោះកែវទៅទៅទៅគឺមិនតែមិនបានសុខហើយណាអាយុខ្លីចឹងសោះមកពីខ្លួនឯងគិតទៅដល់ផកតាស៊ីពេកឥឡូវចឹងវាទៅមិនចង់កែ

san mô đà sa ba a nhé Hãy mày thì bạn này bạn bạn phòng mòn à anh កើតមិនអីទេមកអូយនៅតាដែរឡាជួយដែរជួយបងទីមកជួយដែរបងបងបងកែវអើយកែវកុំនៅអីណាអូតកែវកាន់សុខទេភពមនុស្សសត្វនេះបានសុខដូចចង់តែចម្រើនណាអើយកែវទៅហើយណាកែវបិទនៃហើយទៅហើយគ្នាសឹងណាសោជួយដល់ឥឡូវដូចនេះខាងប្រាំមករកចៅទាំងអស់គ្នានឹងជួយចាត់ចែងស្រុក ចៅកែហ្នឹងជួយបញ្ចោះជួយអីពួកអីណាតែមានទុកអេយ៉ាងតែងជាកុសលកម្មកាតាពេងកេរិយាមេមកាយេនវិជាមេមសាទេទេទុកតាំងកតាំងយេសតាសញ្ញិណោអតយេចសតាវេនីកតាំង sơ vi ti tăng tân năng con qua đi về ta មិនមកពួនទេបងកាត់ទៅបងទៅបានទៅបងទៅបានទៅហើយនេះពីលើកាត់បងលើលើមកព្រមមិនមែនខ្លួនពីលើនេះតលើខាងលើតបងតតែលើនេះលើតបងតជួយជួយជួយលើកត្រើជួយលើកបងមែនប្រាណេមិនបាក់ Sang nghe